អង្គនោះព្រះអង្គជាព្រះអរហន្តប្រសាទ្រង់ត្រាដាងនៅនៃយធម៌ទាំងពួងដោយប្របីចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡាយយោសន្និសិណងវរពោធិមូលេមេរា សសេណាំងយោសម្ពោធិមាកញ្ឆេអនន្តញ្ញាណលោកតមតាំងបណមាមិពុទ្ធាងប្រសម្មាសម្ពុទ្ធអង្គអនាត្រង់គង់ចម្រើននៅព្រះអនាបានសតិកម្ម រតនបល្ល័ង្កក្រមលោកពោធិព្រឹងកប្រសាបានចាញ់នៅមេរាទីរិព្រមទាំងសេនាដែលច្រើនហើយទ្រង់ត្រាទាំងនៅញឹកសម្ពោធិញ្ញាណមានប្រាជ្ញារួងទីបំផាន់គ្មានព្រះអង្គប្រសាជាងសន្តិលោកខ្ញុំ ព្រះករុណាសូមប្រាំថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពយាយចពុទាអតីតាចយាយចពុនអនន្តកាចំបានណាចយាយពុនទាអហង្វន្តិមិសម្បត្តិព្រះសម្ សម្ពុទ្ធទាំងឡាយអង្គ អរហង្គព្រះដ៏មានប្រភិបអង្គនោះទ្រង់ព្រះនាមថាអរហង្គព្រះអង្គឆ្ងាយចាកសត្វសត្រូវពលគឺកិលេសរួមទាំងវាសនាគឺកាយបយោគនិងវជីបយោគសម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធ ព្រោះព្រះអង្គត្រាស់តាំងនៅចៃយធរទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិញជាចរណសម្ លោកវិទូ ចាញ្ញាណអ្នកដតីឲ្យត្រាស់ដឹងផងភគវាត្រង់ប្រនាមថាភគវាព្រោះព្រះអង្គមានដំណើរទៅកម្មកាលត្រៃពុំចែកចោលហើយគឺថាព្រះអង្គមិនត្រឡប់កាលទៀតឡាយនតិមេសរណងអញ្ញាវត្តដតីជាទីពឹងទីរលឹកនៃ ខ្ញុំប្រការណាមិនមានឡាយពុទ្ធធមេសរណងវរងមានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹងដល់ប្រសាររបស់ខ្ញុំប្រការណាអេទេនសាយចវាចេណហោ ចេយមង្គលំសូមសិរីសួស្តីចេយមង្គលចូលមានដល់ខ្ញុំព្រះករុណាដោយកិរិយាពលនៅព្រះសច្ចនីមុត្តមង្គលវន្តេបាតបង្សង្វរតមង្គខ្ញុំ ព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះអង្គឧទ្ទិព្រះបាទនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរគង់ពរដោយអវយវៈដ៏អត់ដំគឺត្បូងមុតទេយោផលិតោតោសោតោអេណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រះ បាទហើយក្នុងព្រះពុទ្ធជាម្ចាស់ពុទ្ធតោកម្មតតាំងមមាំងសូមព្រះពុទ្ធជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាខាងកិការីយបតោចនេណាំមកកម្មវេសាយឧជោចមៈតោធម្មោ សន្តិការោបណៃតោនៃយានិកោតាំងបណមាមិធម្មំព្រះសទ្ធម្មណាជាធប្រកបដោយអង្គ8ប្រការជាកន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជនតាលប្រាថ្នាក្នុង អពៀនឲ្យចូលទៅកាន់ព្រះមោតពៀនបានដោយនីតិធម៌ធ្វើឲ្យសញ្ញាប្រងប់បំនៅភ្លើងទំភ្លើងកិលេសជាធម៌ថាអត់តំជាគុណញ៉ាំងសัตว์ឲ្យចិញ្ចាបសង្សារទុក្ខខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសត្វធម្មនោះដោយ គោរពញាចតធម្មាអតីតាចយេចសម្មមាអនាគតាបញ្ចបណ្ណាចយេធម្មាអហង្វន្តាវិសាបទាព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធក្នុងកាលសាក្នុងថ្ងៃនេះថ្ងៃនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នៅព្រះធម៌ទាំងឡាយនោះក្រុមការទាំងពួងស្វាខាតងភគវតាធម្មប្របរិយាតិតគឺប្រត្រៃបេដងជាធម៌គឺប្រដមានប្រភៈត្រង់ ត្រាសំដែងហើយដោយល្អធម្មោព្រះតៃបលោកន្តរធមមាន9ប្រការគឺមគ្គ4ផល4និព្វាន1សន្តានតិកោជាតគឺព្រះអរិយបុគ្គលទាំងពួងដឹងឃើញបន្តាយបញ្ចវេខណញាណគឺថានឹងបានបានដោយស្ដាប់ដោយជឿបុគ្គលដតីនោះ នោះក៏ទេគឺឃើញច្បាស់ដោយខ្លួនកាលិកោជាផឲ្យនៅផលមិនរងចាំកាលគឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផល កើតឡើងទៅក្នុងលំដាប់ជ្រាបមិនបានយឺនយូរឡើយអេហេបាសិកោជាធម៌គួរដល់អេហេបាសវិធីគឺថាបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយគង់គួរនឹងហៅបុគ្គលដតីឲ្យចូល online. រលឹករប្រសាររបស់ខ្ញុំប្រកាសរណាអេទេនសៃចវៃចេណាអតុមេចយមង្គកលាំងសូមសិរីសួស្រីចយមង្គលចូលមានដល់ខ្ញុំប្រកាសរណាដោយកិរិយាពលនៅពាក្យសច្ចៈនិអុត្តមង្គេណវណ្ បង្គំនៅព្រះសរទាំងសើមានបីប្រការគឺព្រះអរិយតិធម៌និងព្រះនបលោកតរតតយអវយវៈដ៏អត់តំកំហេយោខលិតោតោសោតោអេណាដែលខ្ញុំប្រការណាធ្វើឲ្យផ្លាំងផ្លត់ហើយក្នុងព្រះធម៌ជាម្ចាស់ធម្មោខមតតាំងមមងសូម Slováquia, mas តិកិលេសទាំងពួងបន្សាត់បងហើយជាប្រសង្ឃដល់ហើយនៅកិរិយាសម្រាប់ដោយគុណទាំងឡាយដល់ប្រសាជាប្រសង្ឃមានអាសវៈធម៌មិនមានគឺថាជាព្រះអាយៈស្របចំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដល់ គោរពយេចសង្ឃាអតីតាចយេចសង្ឃាអនាគតាបញ្ចបណ្ណាចយេសង្ឃាអហង្វន្ទាមិសាបតិប្រសង្ឃទាំងឡាយឯណាជាប្រសង្ឃបើសម្រេចមេនិងផល ទៅហើយក្តីព្រះសង្ឃទាំងឡាយឯណាតែជាព្រះសង្ឃនឹងបានសម្រេចមគ្គនិងផលក្នុងកាលខាងមុខក្តីព្រះសង្ឃទាំងឡាយឯណាតែជាព្រះសង្ឃបានសម្រេចមគ្គនិងផលក្នុងកាលជាបច្ចុប្បន្នក្តីនៃ សូមក្រាបថ្វាយបង្គំដល់ព្រះសង្ឃទាំងឡាយនោះត្រង់កាលទាំងពួងសូមបតិបណ្ណោព្រះអវតោសាវនសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាកលោបដិបត្តិហើយដោយប្របីគឺបដិបត្តិតាមកន្លងថាបលោកកណ្ រតោវិជបតិបានណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះអមានព្រះភិយលោកបដិបត្តិដោយត្រង់គឺបដិបត្តិជាមជ្ឈិមាបដិបទាជាយបដិបានណោភគវតោសាវកសង្ឃោព្រះសង្ឃ ជាសាវកនៃព្រះតមានប្រភៈលោកប្រតិបត្តិតាមបៃត្រាដឹងនៅព្រះញោមពានជាស្ពានសេចបណ្ឌតាត្រង់ទាំងមួងសាមីជាបតិបានណោព្រះកវតោសាវកសង្ឃោប្រសង្ឃជាសាវកនៃព្រះតមានប្រភៈលោកប្រតិបត្តិដ៏សំគួរដល់សាមីជាកម្ម គឺបដិបត្តិគួរដល់សលសមាធិបញ្ញាយតិទាំងចន្ទរារិពុរិសយុគានិប្រសង្ឃណាបារពជាគូនៃបុរៈទាំងឡាយមាន4គូគឺប្រសង្ឃដែលបានសម្រេចនៅសោតាបដិមៈនិងតាបដិផលជាគូ មួយសកតិគាមិមៈនិងសកតិគាមិផលជាគូមួយអរហត្តមៈនិងអរហត្តផលជាគូមួយអរហត្តមៈនិងអរហត្តផលជាគូ មួយអាតពុរិសតបកលាបារាបរៀងជាបុរសបុគ្គលមាន8គឺប្រសងដែលបានសម្រេចនៅសោតាបដិមៈមួយសោតាបដិផលមួយសកតិគាមិមៈមួយសកតិគាមិផលមួយអនាគាមិមៈមួយអនាគាមិផលមួយអរស្និនិងអរហត្តផលមួយ เอสัพเอสัพภะกวตาสาวกสังโฆប្រសង្ឃតនុជាសាវកមេព្រះតមានប្រភេទអរណៃយោលោកពួតទទួលនៅចិត្តបច្ច័យតែបុគ្គលឧទ្ទិចំពោះអ្នកមានសិលហើយនាំមកអំពីចំងាយបង្អន់ចូលមកបុជាអរណៃយោលោកពួតទទួលនៅអកੰ កទានគឺទានដែលបុគ្គលតាក់តែងតាមតែញាតនិងលទ្ធតាបាទគឺផ្សេងផ្សេងហើយបងអន់ចូលមកបូជាតេខេណៃយោលោកគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាអញ្ចលិករណៃយោលោកគួរដល់អញ្ចលិកម្មដែលសន្ គឺជាទីដល់ឡើងនៃពូជគឺបណ្ណនៃសត្វប្រលោកប្រកខែប្រតិក្រៃលែងជាងគ្មានណាត់ រីសួស្តីជាយមង្គលចូលមានដល់ខ្ញុំប្រការណាដោយកិរិយាពលនៅពី យៈករុណាយងកបកោតៃហេបេអបមៃយ៉ាងកាលង្ការន្តោអតិតោការានិកេតាំងកតោលោកេតាយនិយតោនមោមហាការតិកាសតាសាព្រះពុទ្ធជាទីពឹងជាពំនឹងសពសន្តាព្រះអង្គកប្រាថ្នាព្រះកសាងអកាយោរម ប្រយោជន៍រតិគ្រូលពំឋានធ្វើកម្មជាកម្មរំនុនិកត្រពំបានតបយ៉ាងលំបាកប្រានប្រយោជន៍ដល់សੰសានសម្ពុទ្ធាំពុទ្ធនិសេវិតាំង សាវកមេសវរង្គសធាត្រង់កបដោយគុណសិលត្រង់និងសមាធិបញ្ញានិង វិមុតវិញ្ញាណកិលេសមានក្នុងអាត្មាជាបញ្ញតិតាចន្ទ្រកាជាកុសលខ្ញុំសូមអន្តរស័យដល់ព្រះរិយមង្គលជាបន្ទតនពលជាមង្គលដល់សំស័នអិជេវមច្ចន្តនមាសន័យយ៉ាងនមាសមាណរតនា តយ៉ាងយ៉ាងបញ្ញាពិសាតាំងវិបលាំងអលដ្ឋានតាសានភិវេណតន្តរយោខ្ញុំសូមនមស្ការលកថាអនសេរសៃក្នុងទាំងបៃពលលំត្រលោកាសូម បុគ្គលសល់ឲ្យបានតើចិត្តខ្ញុំណាពេញកោស្មតិអារិយបញ្ជុសាទុជូននៃសូមឲ្យកំចាត់បងអពមង្គលទាំងឡាយ ជាចិញ្ចាចងាយដែលអន្តរាយកំបីមានដោយកំឡាំងអនុភាពបញ្ញាលៈជាប្រធានកងបញ្ញារស័យមានសុខអង្ការកំមានមកដោយគុណនមស្ការត្រៃរតនាប្រសាទពោះសូមអានិសង្ឃនោះដល់ដល់ឋាននិព្វានវន្ទាមិចេតយ៉ាងសពេងសាបតានេនបតាទេតាំងសារី កជាសមហាពោធិពុទ្ធរូបាំងសកលាំសិក្ខាខ្ញុំសូមថ្វាយបង្គំឆ្ពោះបរមចេតៃព្រមទាំងប្រសារីរកធាតនៃព្រះពុទ្ធនិងមហាពុទ្ធិប្រឹងដែលគុណនឹកដោយលំអត់លំអន់ចិត្តបរិសុទ្ធ ទាំងអង្គដោយតែចិនីគុណព្រះមានបុណ្យប្រសើរខ្ពស់តែតែងតែរំលងរំសាតុងភ័យអន្តរាយសូមឲ្យខ្ញុំបានសងព្រះចតុងផងទាំងឡាយសត្រូវទុចិត្តឆាយសូមឲ្យក្លាយមកជាមិនសូមតនព្រះអរិយមេត្រីថ្លៃវិសុទ្ធសូមបានពេញធម៌ពិតសំទុចិត្តប្រាថ្នា ពីពីប្រទេសនេះមកពីប្រទេសយូក្រែនមកអរុស៊ីឲ្យមកឲ្យទៅដើរបាទសម្រាប់ចៅរបស់គាត់ចាក់អានឹងបកប្រែបល័យផងបកប្រែបកប្រែផងល្អតែយើងស្របបកប្រែដល់បល័យទៅគេសម្រាប់តែយកទៅកម្មទៅទៅនេះ langsung kusuran sorry mau tanya yo ya itu ya jadi aku dah Bos Pride tuh sama di kota tangan pelatas. Lên nói à? À, chẳng xong nhiệt dùng to thế là dùng đài bụng một căn và xong với những នមស្ការរួចស្រេចហើយឥឡូវ យើងសមាទាននិច្ចសិលបាទក្នុងព្រះពុទ្ធសាសនាគឺព្រះពុទ្ធលោកសរសើរនៅអំពីសិលដូច្នេះគឺថាយើងមិនធ្វើទានយើងត្រូវទទួលសិលឲ្យបានមានសិលនៅក្នុងខ្លួនយើងឲ្យបានពេញបរិបូរណ៍ហើយអញ្ចឹងការដែលយើងបំពេញទាននេះគឺថាវាមានផលឡានិសង្ឃគង់ពោះជាអនេកបការដូច្នេះគឺថាយើងអនឹងគឺថាសំលេខបកតាយើងមកអី បាទហ្នឹងហើយអ្នកណាដែលទំនេរអត់មានការងារអីសូមជួយមកមកដើម្បីយើងសមាធិនេះទៅសិលបាទមានសិលគ្រប់គ្រប់គ្នាទៅហើយយើងបំពេញទាននឹងបានពុះពុះបរិបូរណ៍ណាស់បាទមកកំពៀនខ្លួនឯងតែ បាទចូលចូលយ៉ាចូលចាំកាត់មកមុខតិចក៏ឲ្យហើយពេលដែលប្រសង់ឲ្យសិលហ្នឹងយើងថាយើងទទួលសិលហ្នឹងគឺថាសុទ្ធតែខ្លាំងខ្លាំងឲ្យពេញពេញមកណាហ្នឹងបានបានបានបានគេហៅថាអស្ចារ្យបាទហើយយើងកុំឲ្យនេះគឺថាបង្សុទ្ធតែបានខ្លាំងខ្លាំងរៀនសុទ្ធតែខ្លាំងខ្លាំងអញ្ចឹងយូរទៅណាស់ហើយបាទអញ្ចឹងសូមតាំងចិត្តទាំងអស់គ្នាញាតិញោមណាឥឡូវឥឡូវតាមកាមេរ៉ានេះលើបាទកុំបាត់ហោកាសា ยังพันเตวิสงวิสงรักขันตายะเตสารเนนะสหปัญจไสลานเยจามะตุเตยามเปมายังพันเตวิสงวิสงรักขันตายะเตสารเนนะสหปัญ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 Ah, bah, bah, bah. Păi, păi, să bun. Nemutasa Pikuvetao Arahatao Sama Samputtasa Nemutasa Pikuvetao Arahatao Sama Samputtasa Nemutasa Pikuvetao Arahatao Sama Samputtasa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 ពុទ្ធាំងសរណังកេឆាមធម្មំសរណังកេឆាមិអម្មំសរណังកេឆាមិសង្ឃំសរណังកេឆាមិសង្ឃំសរណังកេឆាមិទុតិយំ ទេយំពេធម្មំសរណំកេចាទុតិយំពេសង្ឃំសរណំកេចាមិទុតិយំពេសង្ឃំសរណំកេចាមិតតិយំពេពុទ្ធំសរណំកេចាមិអតិយំពេពុទ្ធំសរណំកេចាមិតតិយំ មាំងសរណង្គេថាមិអតេយាមពេធម្មំសរណង្គេថាមិតតិយាមពេសង្ឃំសរណង្គេថាមិអតេយាមពេសង្ឃំសរណង្គេថាមិទេសរណង្គេហណង្បរិបុណង្ ามะพันเตปานาติปาตา เวระเมณีสิกขาปัตียงสมาติยยมิปานาติปาตาเวระเมณีสิกขาปัตียงสมาติยยมิอัตเนียเตียเนียเวรมณีสิกขาปัตียงสมาติยยมิอัตเนียเตียเน មាតិយាកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាតិយាមិកាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាតិយាមិសាវាទាវេរមណីសិក្ខាបទាំងសមាតិយា រិសកាបតੰសមាទិយាមិមានិបញ្ចសិក្ខាបទានិសាទុកੰកត្វាអបមាទេននិច្ចកាលੰសមារភេតព្យੰអាមៈផន្តេសិលេនសង្កតੰយន្តេសិលេនពុកសម្បទាសិលេននពតੰយន្តិតស្មាសិលੰវិសោទេ สาธุสาธุสาธุอตเมงเทนวันเตอังปาตะเปงทรงวรันตะเมงพุนทิโยเลตองโอขมตุตังมเมงอุนตะเมงเกนวันเตอังธรรมัญจตุวิแทง តោទោសោធម្មតតាំងមមង្គលតមង្គេនវន្តហេញចតុយតោតមង្គសង្ឃេយោកលេតោទោសោសង្ឃោធម្មតតាំងមមង្គអញ្ចឹងបន្តពីនេះទៅគឺថាសូមឲ្យបងប្អូនយើង នៅខាងក្រោយជួយកាន់ជួយយកបាតចូលមកបញ្ហាប្រទេសប្រសងអូខេលោកចាសុខកម្មប្រាប់តែវិញលោកតាខលោកចៅខអូខេចាំយើងវិផតតែប្រកេនប្រសងសិនញាតិនោះណាចាំចង្ហាន់មកសិនបាទចាំបានបន្តិចយករួមមួយសិន សំខាន់នៅពេលវេនេះយាយញាតិញោមចំផៅនឹងគឺថាបងមកតម្កល់ចិត្តទាំងអស់គ្នាបានប៉ុណ្ណឹងសោះអស់គ្នាបាទសំខាន់នៅក្នុងពេលវេនឹងហើយគឺថាដើម្បីនឹងផ្ដល់នូវកុសលជូនទៅដល់បពការីជនរបស់ញាតិញោមក្នុងវិនក្រុមវិទ្យាទី2នេះរបស់ញោមខដែលជាអ្នកជាប្រធានតាប៉ុណ្ណឹង ដូច្នេះគឺថាសូមតាំងចិត្តចេតនាទាំងអស់គ្នាដើម្បីឧទ្ទិសក្នុងកុសលនឹងជូនដល់បពការីជនរបស់យើងក្នុងនោះមានមេត្តាបៃតាចំនួនកតាបាកុងកតិបាក់តែចែកខាងទៅកាន់លោកខាងមុខនិយាយឲ្យក្តីថ្មីថ្មីក្តីសូមឲ្យទឹកបានបិទបានកុសលកម្មសិនខ្ញុំកម្មសិននិយាយអូខេបាទហើយសូមតាំងចិត្តទាំងអស់គ្នាញាតិញោមណាហើយខាងជំនាញចុងក្រោយបើមានពេលគេថាជួយបោះហើយថា ខ្លីបាទអញ្ចឹងសូមតាំងចិត្តទាំងអស់គ្នាណាញាតិញោមណាយើងផ្ដោតអារម្មណ៍ទៅដល់ចំនួនចតាមកកងយើងណាគឺថារូបរាងយ៉ាងម៉េចយ៉ាងម៉េចហ្នឹងគឺថាយើងរត់អារម្មណ៍ឲ្យឧទ្ទិសកុសលឲ្យកាត់នឹងកាត់បានផលប៉ុណ្ណឹងដូចដូចគ្នាទាំងអស់នេះបាទអញ្ចឹងសូមតាំងចិត្តนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะมะยังพันเตเวรกะพะตองพร้อมมีกองพร้อมแม่ละทุมพร้อมเมเนเวะอุปาติโต เมตตาเปโตอาติเกคุณวันเต อุตุสา อิมัง เวรกะพตัง สัพพรักคารังพุทธะปมกขาสะสังขะสะเตเม เตกุณวันตาตโยอิมังเวรกะพตังอัตตนอมสันตกังเวยะ មញ្ញមេនេមញ្ញមេនេអនុមោតន្តោអនុមោតន្តោអនុមោទិត្វានេអនុមោទិត្វានេយថាចេតាយថាចេតាសម្បតិហេសម្បតិហេសមិច្ឆន្ទោសមិច្ឆន្ទោសัพពតុខាសัพពតុខាបមញ្ញចន្ទោបមញ្ញចន្ទោអិមិនេមិសន្តេនេ ទុតិយាមពេកតតិយាមពេកបបិទ្ធប្រគំម្ដែងសង្ឃដល់ចម្រើនហើយរីវេរកៈផតដែលផតចាត់ជាវេនីរបស់យើងខ្ញុំទាំងឡាយបានមកដោយធម៌កើតឡើងដោយធម៌ យើងខ្ញុំទាំងឡាយសូមវេឧទ្ទិសជូនដល់ដួងវិញ្ញាណខណ្ឌនៃបពការីជនទាំងឡាយមានមេត្តាបៃតានោះមានមេត្តាបៃតានោះហើយយើងខ្ញុំទាំងឡាយសូមវេនៅវិរកៈផតនេះសូមវេនៅ ថាព្រមទាំងបរិខារកេណ្ឌដល់ប្រសង់មានព្រះពុទ្ធរូបជាប្រធានសូមលោកអ្នកដែលមានគុណទាំងឡាយមានមេត្តាបិតាជាដើមនោះសំកល់នៅវេរកៈផតនេះថាដូចជារបស់នៃខ្លួនថាដូច ហើយសូមអនុមោទនាទទួលយកចោហើយសូមអនុមោទនាទទួលយកចោលោកអនុមោទនារួចហើយសូមអោយរួចរំដោះចាកទុកទោនិងពៀវិរិយទាំងពួង សូមអោយបានសម្រេចដោយនៅសម្បត្តិទាំងឡាយ៣ប្រការគឺ បាត់មនុស្សមួយបាត់ទេវតាមួយបាត់ព្រះនិព្វានមួយដោយសំគួរតាមសេចក្តីប្រាថ្នារបស់លោកអ្នកដែលមានគុណទាំងឡាយនោះចោះដោយអំណាចផល្លានិសង្ឃដែលហូរជូនតោ បន្តិចនេះហងអស់វរៈ2ដងផងអស់វរៈ3ដងផងសាធុចឹងសំញាតញោមពលឹងឡើងប្រទេសប្រសងទាំងអស់គ្នាណាបងឡើងប្រទេសបានគុំគុំគ្នាបាទលើកថ្ងៃពោះមួយប្រទេសលោកអើលើកពោះដែរអឺយ៉ាងណាប្រទេសហើយឲ្យប្រទេសទាំងអស់តាម នោះទៅគិតមួយចាស់វិញគិតមួយចាស់វិញណា Yeah. Ờ, ờ, ờ, dạ, ờ, bà bà bà chung bán này chung bán này chưa ok hay à, chẳng à, à. à. sebelum area bắt tam sam pun Thank you. templated with Windows notebook. យកគិតទៅប្រែទៅហើយពីញ៉ាំទៅប្រែទៅថ្ងៃចឹងញាតិញោមប្រកេតប្រសងហើយគឺថាអង្គុយអេរិយាប័តតាមសំគួរដើម្បីប្រសងថាតានមន្តនាបាទនេះជាកិច្ចចុងក្រោយយើងបង្ហាញទូដល់យកមកបិណ្ឌកុសលយើងបានពេញបរិបូរណ៍បាទបើអំណាចយើង ចំណាយពេលវេលាដ៏មានតម្លៃអស់មួយយប់មួយថ្ងៃហើយយើងបង្ខំខំបង្រួមដល់យកនៅកុសលថ្ងៃបានបាទដើម្បីឲ្យរីករាយនៅក្នុងបណ្ឌកុសលសូមអរគុណបាទអូខេអញ្ចឹងសូមញោមតាំងចិត្តបងប្អូនញោមអឺថ្ងៃនេះគឺថ្មីពេលសូមមានឱកាសដើម្បីថ្លែងអំណរអគុណដល់ម្ចាស់វេន ដែលជាចាក់តាមប៉ុនថ្ងៃនេះគឺជាវេនទី2វេនរបស់នៅចាក់ដើមទៀនចាក់ដើមប៉ុនដូចតទៅគឺលោកចៅខនិងអ្នកស្រីគឹមរ៉ាន់ព្រមទាំងកូនចៅអឺលោកចៅថោនិងអ្នកស្រីចៅខុននិងកូនចៅមានមកដែរខ្ញុំហ្នឹងហើយ ញោមសុទ្ធសាននៅលស័យតែសគ្រឹស្ណាតើគ្រឹស្ណាណាដល់ហ្នឹងហើយហើយញោមលោកសុនលោកប៊ុនប៊ុនឡាបនិងលស័យសាវសោសោសាវឌីមួយណាអូនេះទៅបាទហ្នឹងហើយប្រយុទ្ធវិញ មកធ្វើចំភៅអត់បានចេញមកទេរវល់ពេកលោកសោសុខេងនិងអ្នកស្រីហឹមអឺហឹមហ្នឹងហើយសាហឹមហ៊ីមហ៊ីមសោសុខេងធ្លាប់ធ្លាប់បួសនៅវត្តបុណ្យទេជានឹងវត្តឡាវប្រមុនតបបន្តបាជាមួយគ្នាហ្នឹងហើយលោកងៅងៅភេងនិងស្រីសុទ្ធសុផាន់ ដែរអូសុខភាពហ្នឹងហើយហើយលោកងៅហេងណាងៅហេងងៅហេងងៅងៅហេងមើលងៅហេងងៅហេងមួយទៀតងៅហេងក៏ឈ្មោះងៅហេងហេងហ្មងហ្នឹងហើយអ្នកស្រីមីលោកតាំងម៉ៅនិងអ្នកស្រីហុយគៀវលឹមលោកគៀវលឹមអបានមកដែរលោកលឈៀងហៀងនិងអ្នកស្រីតាំងគួយអេង បានមកដែរមកយប់នេះលោកវុតខាននិងអ្នកស្រីសោចន្ទាគឺឆ្លែងអូខេអរគុណណាចំពោះអូខេអត់ហើយមកគាត់ក៏ហៅហៅទៅទៀតកុំខុសដែរពេលដល់ហ្នឹង កាយពេកតែមិនអូសំអល់សំខាន់លើសំខាន់អូខេអរគុណតែខ្ញុំមានតាំងពីគ្រឿងបរិខាគ្រឿងបរិខាហ្នឹងគេហៅសម្រាប់ថាមេបនអីគេអីអឺចោលផងចោលផងអីគេហៅអីមេឡានឡងឡានឡងសុកជ័យហាមឡានឡងឡានឡង ណាកាលាចម្លងអូខេអញ្ចឹងអរគុណណាខ្ញុំទាំងអស់គ្នាដែលមានសទ្ធាចិត្តថ្លាបានធ្វើវេនថ្ងៃនេះអាត្មាក៏សូមឧទ្ទិសកុសលបុណ្យបុណ្យបុណ្យកុសលទាំងអស់ទាំងញាតិញោមធ្វើចំភៅអរគុណណាស់ចំភៅយប់នេះហត់ខ្លាំងឃើញភ្ញៀវមកសម្បើមដែរហើយកន្លែងយើងមកធំផងឃើញភ្ញៀវមកឃើញពេញម្ដងពីព្រោះឃើញតែ4 10នាក់ពេញហ្នឹងពីព្រោះមកជាទៀតដល់ ណាអរគុណណាស់ដែលញាតិញោមបានចូលរួមក្នុងកិច្ចការងារនេះគឺជាការចូលរួមចំណែកទាំងអស់អ្នកចំខោក្តីអ្នកដែលហៅជាក្តីសិតតែមានគុណសម្បត្តិនៅក្នុងការកសាងមកក្នុងចៃចៃបានបើជាសិនបាន4អពីលើ4 4ណា4គាត់ 3000ហ្នឹង2000ហ្នឹង2008សរុបទាំងអស់អានេះបានប៉ុន្មានអានេះបាន250ទៀតមានអញ្ចឹងបាន3000ជាងអញ្ចឹង3180 3180អត់អីយើងអនុមោទនាបន្តដល់សិនចឹង នមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធាសនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធាសនមោតស្សៈភិក្ខវេតោ សម្មាសម្ពុន្ធាសាអតិសិមេអកាសិមេញាតិមន្តាសភាចមេបេតានន្តកណន្តៃជាបំពេកតមនោសារៈេរណងវាសោកោវាយវញ្ញបរតេវនិយនតੰបេតាំ តន្តន្តញាតយោអញ្ញចខោទាំងខណាតញ្ញាសង្ឃមសបតនហេតាទីករន្តងហេតាយាស្ថានសោអបកម្មបតិសោញាតិធម្មោចអញ្ញនិតាសិតោបេតានពុជាចកុតាវលញ្ចភេកោនមនំបតនំតមេបញ្ញបសតាំងអនបកណ្ណ តេយតិហេណេកតោថាណេកាយតេចរតេនវិយមិណាំណតមហាថានាបមញ្ចតុយតិតេវពុរេរមេវិមេនេរតនសោភិតេអិមិណាបញ្ញតេចេនបៃយោបៃយោបវន្តតេអេវੰមហតិយាអេសាយតិតេ เทเรียปสังสันเตปันในตังกัตปัญญาตังสขาวิปังก็ปัญญานังอัตปายโยสมัยจติขาปัญจปริโยสานเนนาเปียนังสมติเกจติโยเพียจนะสหเสปุรนังวรโภจนัง បរិមាណានាងឯកបន្តំពិនាលភេពន្ធបាតេសារិបន្តោយេចញ្ញេអង្គសាវកាបន្ទពុរាណភិវេនមេតាបេតាបមញ្ចរេអនិច្ចាវត្តសង្ខារាអំបន្ទវិយធម្មិណោអបបញ្ចេតវានិរិឆន្ទទេសង្ឃ សុខោអចិរੰវតិយ៉ាងកាយោបតវੰអតិសេសតិចន្ទោអបេតវញ្ញាណោនិរដ្ឋังវកលង្ការังទានតេតិយងទាយិកាឧទើឲ្យហើយ សម្រាយផលដល់អ្នកដែលចែកឋានទៅកាន់បរលោកខាយដោយឆ្នោឯងឯចិតាំងបាតិតាំងតមាខេបមេវសម័យចតោសំអន្តផលគឺផលជាទីកប់ចិន ណាហើយតែងចិត្តហើយចូលឲ្យសម្រេចដល់អ្នកឲ្យបានចាប់រូបរំតនចិត្តតាពេកូរិនទិសង្កបាសូមតម្រែត្រូវទៅពួនចូលពេញដល់អ្នកចន្ទបណ្ណរសោយថាដោយប្រចាំក្នុងថ្ងៃ15កាលនមស្ការ សាយថាបំណងសាដោយកៅមនីមានរាស្មីដរងរឿងជាកាវិស័យអាចញ៉ាំសេចក្តីប្រាថ្នាទាំងពួងអើយសម្រាប់បានទេអត្តសធាសុខិតាវិរលហាពុទ្ធសាសនេអរោគាសុខិតា ទេហិញាទេភិញាទាំងឡាយទាំងបុរាទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាទាំងឡាយគ្រប់គ្នាសត្យជាចំណគាថាសន្តុមានទុសន្តុមាន พลังเอตัสมังรัตนาติยาสมังสัพพสาเทนเจตสาวสมพรในจัตไดเจริญทลาក្នុងបរតនត្រៃណូផលនៃចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សាធុសាធុសាធុអញ្ញញោមចាំថាតាមខ្ញុំតិចញោមណាទីតាំងវោ បញ្ញังមេតាបិតុណੰញាតៃណੰហនតោសុខិតាហនតោញាតយោមដេជាខ្ញុំសាងសំអិនសំអាងអនកាយវាចាសុំសុំសុភារួចពីតុងខាឆ្លងដល់ត្រៃមហា ពលធ្វើណាពេនគ្រប់ចន់គ្រប់ជាតិកុំឲ្យខ្ញុំឃ្លាតពីសិលនិងទានកំណាតខ្ញុំមានមេផលជាស្ពានដល់ខាងត្រៃណាសូម ចំពោះទៅដល់មេត្តាបៃតាគុណគ្រូបជាយាចាគុណញាតិកា7សំតានជីដូនជេតារត់នៅក្រៃណាលោកម្ចាស់ចែកថាសូមជូនមគ្គផលកុសលកានកានសូមសពសែមសានដល់ឋានផាត់ទុកកាសតាញចភមមាតាទេ ยมาติกาปัญ ហិរញ្ញរាកន្តញាតិយោអាកាសន្តាចភុមាតាទេវនាគាមហាតិកាបញ្ញំដោហិរញ្ញរា សុខតੰកតੰយេសត្តាសញ្ញិណោអន្តយេចសន្តាអសញ្ញិណោកតੰបញ្ញផលังមយ៉ាងសัพពេភិយមីភវន្តេយេតੰតੰសវេតិតੰតੰណੰ បញ្ញបលាំងមយេយេចតធនជានន្តិទេវកន្វានិវេតយងសពេលោកកម្មយេសត្តាហេតុកម្មនញ្ញងភោជនងសពេលភន្តនមចេតសាទេហោទុសពੰសុមង្គលੰសុមង្គ គលគឺសេចក្តីចម្រើនដល់ល្អចូលមានដល់ខ្ញុំព្រះខន្តសាបទេវតាទេវតាទាំងពួងទាំងឡាយចូលរក្សានៅខ្ញុំសព្វពុទ្ធទានុភាវេណៈដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គសាបធម្មានុភាវេណៈដោយអានុ យធវតេភងសម្បសង្ឃានុភាវនាដោយអនុភាពនៃព្រះសង្ឃទាំងពួងសោទេអតុនិរន្តសេរីសួស្តីចូលមានដល់ខ្ញុំឲ្យបានគ្រប់ពេលកំបីមានចិនឡោះឡើយ អាសាធុសាធុញាតញោមទាំងអស់គ្នាដែលបានមកចូលរួមនៅក្នុងកម្មវិធីក្រុមវេនទី2ថ្ងៃនេះពេលវេលានេះគេថាជាពេលឆ្លងអញ្ចឹងខ្ញុំបានក្នុងនាមជាអាចារ្យសូមបួងសួងដល់គុណបិណ្ឌបរតនត្រ័យមានគុណពុទ្ធគុណបធមគុណប្រសង្ឃនិងទស្សបរមីទាំងអស់ដែលជួយតាមគ្រប់គ្រងបីបាច់ថែរក្សាញាតញោមដែលជាម្ចាស់វេនរំតាំងកូនចៅនិងញាតិកាព្រមទាំង បងប្អូនទាំងអស់គ្នាដែលត្រូវជាញាតិមិត្តដែលបានអញ្ជើញមកចូលរួមក្នុងឱកាសពេលនេះក៏សូមអស់ញាតិញោមទាំងអស់គ្នាសូមបានប្រកបទៅដោយសេចក្តីសុខសេចក្តីចម្រើនប្រចាស់ទុកសោកគ្រប់ភ័យអាសន្នអន្តរគ្រប់បច្ចាបកាជាពិសេសសូមបានប្រកបទៅដោយពុទ្ធពរទាំងឡាយ4គឺអាយុសូមអស់លោកមានអាយុវែងវណ្ណៈសូមមានពរសម្បល់កាយល្អសុខៈសូមបានសេចក្តីសុខកលៈសូមមានកម្លាំងកាយនិងកម្លាំងសទ្ធា ជាពិសេសទៅទៀតសូមបានប្រកបទៅដោយសម្បត្តិ3គឺសម្បត្តិមនុស្សសម្បត្តិទេវតាទីបំផុតសូមអស់លោកអ្នកបានតនព្រះច្បាស់ក្នុងធម៌ហើយសូមបានសម្រេចមេសម្រេចផលដំណើរចិត្តក្នុងព្រះនិព្វានគ្រប់ជុំគ្នាកបីគ្រៀងគ្រៀតឡើយបើញាតញោមមានបំបល់បំណងប៉ុនផងប្រាថ្នានៅក្នុងដួងចិត្តបែបណាបែបណានោះទៀតក៏សូមមកញាតញោមដែលជាម្ចាស់ទាននឹងសូមបានសម្រេចដូចចិត្តទាំងអស់គ្នាប្រាថ្នា សូមអនុមោទនាសូមអនុមោទនាបញ្ញត្តិអើយសាធុចង្អាវិនពីពីយើងគឺថាចប់តែត្រឹមប៉ុណ្ណឹងហើយញាតិញោមដល់ប្រសង់ទទួលផតារួចស្រេចហើយក៏សូមញាតិញោមនឹងគឺថាទទួលភាសាភុជនេហារួចស្រេចហើយហើយជួយរៀបចំបានស្រួលចាំជួយតតែបានសូមអរគុណ Thank you. បានបានបានស្ដាប់ចាស់ណាខ្ញុំសប្បាយចិត្តហើយបានចិត្តបានយើង